ឡាញឡាញចេញយើងឡាញទៅឆាប់ចេញទៅនឹងក្មេងឈួតចេញទៅទៅណាក៏ទៅទៅម៉ែកនឹងអូនចេញអីប៉ាទៅចេញពីផ្ទះខ្ញុំទៅខ្ញុំជិះស្រឡាញ់ឯងហើយខ្ញុំបានកូនថ្មីហើយចេញទៅម៉ែប៉ាទៅស្រឡាញ់កូនឡាញឡាញចេញយើងអត់ទេម៉ែខ្ញុំប៉ាទៅស្រឡាញ់កូនមែនហើយយើងជិះស្រឡាញ់ឯងហើយយើងមានកូនថ្មីហើយទៅចេញពីផ្ទះយើងទៅ អើយគាត់មិនមែនជាប៉ាបើឯងទេទេគាត់ជាប៉ាបើកូនខ្ញុំឆាប់ចេញទៅចេញហើយកុំត្រឡប់មកវិញទៀតទៅចេញតែយើងឡើងជើងយើងឡើងថៃឡើងជើង នេះបន្ទប់នេះនៅសិនទៅព្រោះថារីសតទុំតបើកដំណើរការដែរទេអត់តមានភ្ញៀវទេ ចាត់ទុកថាណៃភ្ញៀវដំបងអរគុណណៃពូដែលឲ្យកន្លែងនៅ តែបើគិតលុយអត់មានលុយឲ្យណានៅទៅមិនបានគិតលុយទេព្រោះថារីសតកុំតន់ដំណើរការស្រួលដែរហើយឈ្មោះអីឈ្មោះលាក់ហើយចុះពូឯងហ៎ឈ្មោះវីហៅថាបងបងទៅបានហើយមិនតន់ចាស់អត់ណាហៅពូទេ គិតអត់ចង់ចុះពីដៃប៉ាហ្មងហេបាន3អត់ចង់ចុះហ្មងហ៎មកពូអាកូនខ្ញុំវិញមកបាច់ទេខ្ញុំ3ហើយតើងូតទឹកមុតអីទៅតែចាំខ្ញុំមើលគេឲ្យហើយពូឯងនឹងរឹងម៉េចកូនខ្ញុំតាឲ្យខ្ញុំមើលវិញមកនេះក៏រឹងម៉ាចាស់និយាយចេះស្ដាប់ខ្លះផងទៅយើងនឹងឯងរឹងនេះទៅពូអាកូនខ្ញុំអូនេះគេគេយកមកនេះយកមកឃើញទេអឺអឺអឺអឺអឺអឺអឺបាត់យកមកយកមកយកមក មើលយើងបីវិញអាស្រឡាញ់កូននោះប៉ាជប់ស្រឡាញ់អណាយណែខ្ញុំមិនធ្លាប់មានកូនតូចបើពិសោធន៍មើលកូនខ្ញុំចេះទាំងអស់គាត់នឹងបីកូនភ្លាមគាត់បាត់យំភ្លាម ចាស់និយាយស្ដាប់ផងកុំបារឹងពេក សិនជាខ្ញុំធ្វើតាមពួកឯងនិយាយហើយវាអត់ដោយពួកឯងនិយាយខ្ញុំមិនຕົកមុខឲ្យពួកឯងទេទោះបីជាពួកឯងអ្នកមានកូនខ្ញុំមិនក៏ដោយតាមត្រូវនឹងពួកឯងបោកកូនខ្ញុំផងពេលខ្ញុំជួបប្រៃទៅពួកឯងធ្វើឲ្យកូនខ្ញុំយំទៅ ប់ជួបបរិយមែនបើគុនចង់ឲ្យម៉ាក់ឈប់ជួបបរិយកូនសាកបញ្ចេញសលេងតិចមើលអូម៉ាក់យល់ហើយកូនចង់ឲ្យម៉ាក់ឈប់ជួបបរិយមែនណោះចឹងសន្យាមួយគ្នាណាម៉ាក់ឈប់ជួបបរិយមីងនេះទូរស័ព្ទខ្ញុំឯងអូណែណាយកទូរស័ព្ទទៅហើយឆាប់តែគេងណាយកទៅម៉ាក់ឈប់ជួបបរិយណាកូនណាកូនឆ្លាតណោះ ព្រៃណាបាក់ឈប់ជួបព្រៃឯណោះសន្យាមួយគ្នាណាណាយណាយចេះឡាញ់ទៅឆាប់ចេញទៅអ្នកក្មេងឈួតចេញទៅទៅណាក៏ទៅទៅម៉ាកុំនឹងអូនចេញអីប៉ាទៅចេញពីផ្ទះខ្ញុំទៅខ្ញុំជប់ស្រឡាញ់អញហើយខ្ញុំបានកូនថ្មីហើយចេញទៅបាទឡាញ់កូនឡាញ់ឡាញ់ជាងយើង ពេលហើយយើងជួបស្រឡាញ់អញហើយយើងមានកូនថ្មីហើយទៅចេញពីតែយើងទៅឡាញគាត់មិនមែនជាប៉ារបស់អញទេទេគាត់ជាប៉ារបស់កូនខ្ញុំឆាប់ចេញទៅចេញហើយកុំត្រឡប់មកវិញទៀតទៅនេះតែយើងហើយឡើងជើងយើងឡើងហើយឡើងជើងប៉ាប៉ាកុំឡើងកូនគឺយីណាប៉ាប៉ាកូនចាំនៅជាមួយប៉ាហើយជប់បាញ់ហើយហើយជើង Này, lành chưa anh em? Ông xin ba, thằng ba sẽ xử lành con Mẹ này, nhớ chụp xử lành ai ấy Nhớ mình con mày ấy Ồ, ai à, con nhớ mình con Ừ, cái gì, vô mà nè, vô mà Cái gì? Ờ, ờ, ờ, ờ, ờ, ờ, ờ, ờ Ừ, bắt vô mà, vô mà Con á, mà bác chạy tao có tao, lên sân mơ con Mơ bà, ừ អង្គុយនៅអញ្ចឹងឬមួយក៏យកមិញឲ្យអូនយំគាត់មកលួងមែនទេអូនយំហើយយំប៉ុន្តែយំមិញដល់មានយំណាគួរតែចេញពីទីនេះអត់ណោះតែបើនៅទីនេះទៀតក៏ពិបាកតែថាពូនេះខំជួយ ដែលហៅខ្ញុំហៅខ្ញុំថាជាមនុស្សសរោអេធូមៀទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានញ៉ាំនេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%សៀមីឡាកែន IQ ប្រភេទទឹកថ្មីក្មេងឆ្លាតគ្រប់ពេល គ្រប់ទីកន្លែងស៊ីមីឡា Total Comfort លេខ2ជួយដោះស្រាយបញ្ហាក្រពះពោះវៀននិងទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។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 និងភាពស្និទ្ធស្នាលដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាង និងគ្រុនក្តៅ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សអើ ធ្វើមកយេចាត់ទុកថាពួកអញធ្វើបន់ជាមួយកប៉ោចុះ គាត់មើលពេកទេហើយគេច្បាស់ជាគិតថាយើងជាចោលជាមិនខានឯណាមកឲ្យអូនយំទៀតប៉ុន្តែបើទៅវិញពេលហ្នឹង កូនទៅណាទៀតហើយនេះអើយស្មានតែនិយាយស្ដាប់គ្នាឯតានេះហើយមិនក៏ក្បាលរឹងជាង ការឯងពីមុនទៀតមែនវៃហើយក្មេងសំខាន់ក្មេងអត់ចេះមើលក្មេងទៀតអើយមិនទាំងក្មេងមិនមកទេហាឯណាគេយកឡានទៅណាទាំងផឹក ជិះឡានទៅណាទាំងផឹកហ្នឹងណេះឡានហើយបើកឡានទៅណាទាំងផឹកហ្នឹងគឺចង់លួចឡានទៅតែខ្ជិលវិញអូហើយបើកត្រឡប់មកវិញអញ្ចឹងមានន័យថាធ្វើកុសហើយដឹងខ្លួនឯងធ្វើខុសអើយណែណែណែបានហើយល្មមអីល្មមជុះក្បាលរឿងទៅណារឿងអស់ហ្នឹងខ្ញុំដឹងអស់ហើយខ្ញុំឆ្លងកាត់អស់ហើយណែពូ ខ្ញុំសួរមួយមើលជួយខ្ញុំនឹងចង់បានអីពីខ្ញុំវិញមែនការដែលជួយយើងហ្នឹងព្រោះយើងជាមនុស្សដែលខ្ញុំត្រូវជួយមកបើតាមកមានន័យម៉េចជួយយើងហ្នឹងព្រោះតែម្នាក់ហ្នឹងគឺជាយើងយើងហ្នឹងហ៎ពូឈប់សិនណែពូពូឈប់សិនមានន័យថាម៉េចខ្ញុំអត់យល់អត់យល់ឬក៏ធ្វើពើជាអត់យល់ហើយថៃអត់សុបាយចិត្តមែនបានខ្ញុំជួយនេះ តែមិននៅមិនដែលស្គាល់គ្នាហងដល់ជួយចឹងទៅវាចម្លែកណែនៅជាមួយគ្នាលើស40ម៉ោងហើយមនុស្សតែគេជួបគ្នាតែលើសពី1នាទីនឹងគេហៅតែស្គាល់គ្នាហើយមកបាត់អូនណានៅក្នុងបន្ទប់អត់ឃើញហើយហើយកបោក៏អត់ឃើញដូចគ្នាបាត់អូនណាចាបាត់តើពីពេលណាខ្ញុំមិនដឹងដូចគ្នាគ្រាន់តែខ្ញុំដើររត់នៅពេញរីសតអត់ឃើញអូនណាណែអញ្ចឹងបែរអូនសិនអញ្ចឹងចា បងចង់ខ្ញុំផ្ញើអូនផងណាខ្ញុំជួយតាមរកគាត់ឲ្យទៅដល់កអូននៅបន្ទប់ រកូនមែនប៉ាឈប់ស្រឡាញ់កូនហើយប៉ាស្រឡាញ់គេយើងនៅមួយឯងក៏បានណា ោណាផាយចក់នៅក្នុងរីសតហ្នឹងទេបើមួយថ្ងៃហើយឃើញប៉ុណ្ណឹងបើអញ្ចឹងមានតែពួកខ្ញុំចេញទៅរត់នៅខាងក្រៅពួកខ្ញុំគិតថាខ្មែរចឹងអត់អាចទៅណាឆ្ងាយបានទេមានអាណិតចិត្តនឹងឯងកុំឲ្យតែមានគេចាប់ទៅបានទេមានគេចាប់ខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹងវាគ្មាននឹងអីកើតឡើងទេអូនណាអូនណាអូនណាណាកូនអូនណាប៉ាអត់កុំធ្វើមកអញ្ចឹងមើលខ្លួនជាប្រុសសោះគ្រាន់តែបាត់កូនសាភ័យតកា កោនោះមិនតុកតាណាមិនបាត់ឲ្យស្អែកទិញថ្មីបានណាហើយយើងយើងខំតាមរកអូនណាតាមពីព្រឹកឲ្យដល់ស្មាននឹងរត់អត់ឃើញបារម្ភខ្លាំងណាមិនដឹងថាទៅណាផងប៉ុន្តែអូនណាប្រហែលជាអត់ទៅណាឆ្ងាយទេគេស្រឡាញ់ប៉ាគេសងអីគេអត់អាចទៅណាចោលប៉ាគេបានទេចុះបើមានតែគេមកចាប់ចម្រិតហ៎ហេហើយឈប់យករឿងចង្រៃចង្រៃមកនិយាយបានណាជួនកាលអូនណាហត់អាចគេងនៅកន្លែងណាមួយកថាបានដែរឥឡូវធ្វើកំភៃតែមីខ្ញុំនៅនឹងខ្ញុំរកណាឲ្យឃើញ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 ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអង្គរមានប្រូប៊ីពង្រឹងប្រព័ន្ធការពាររាងកាយនិងការពារអ្នកពីគ្រុនផ្ដាសាយទឹកអនាម័យអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីគេតែងហៅខ្ញុំ ចឹងក៏ល្អដែរចឹងប៉ុន្តែសុបួលហើយបើហត់អីសម្រាប់សិនណាកុំខំពេកពួកឯងដូចគ្នាបើហត់សម្រាប់សិនណាប្រយ័ត្នឈឺខ្ញុំបារម្ភអូនណាអូនណាណាណាអូនណាអូនណាណាកូនអូនណាអូនណាអូនណាអូនណាអូនណាហត់ឃើញទេណែពូបងខ្ញុំតអត់សង្ឃឹមមើខ្ញុំថាហត់ឃើញគឺហត់ឃើញហីតែមីខ្ញុំនៅអត់ដឹងហត់ឃើញហី ហើយពួកឯងនេះអផុសសោះធ្វើកំភៃមកណែជើងទៅធ្វើអីមកនោះឈាមហ៎ខំមកបន្លាតិចតួចហ្នឹងហ៎មិនអីទេអូយបើថាទៅមកការទៅមិនសម្រាប់សិនទៅចាំខ្ញុំដាក់រកណាម្នាក់ឯងក៏បានដែរអត់ទេខ្ញុំដើរទៅសម្រាប់វិញណារកណាវិញល្អជាងមិនហ្នឹងអូយអត់ប្រយ័ត្នសោះឃើញទេណែបារម្ភពីកណាម្នាក់ណាចង់ឲ្យខ្ញុំបារម្ភពីយើងម្នាក់ទៀតមែនអឺ ខ្ញុំទៅហៅនៅខាងនោះឲ្យពួកឯងទៅមកខាងទៀតទៅជួយរកគ្នាឆាប់ឃើញអូយមិនបាច់ទេបើថាតើរួចទេសម្រាប់សិនទៅខ្ញុំទៅម្នាក់ឯងក៏បានដែរណែពូខ្ញុំមិនខ្សោយដូចពួកឯងគិតទេណាបើខ្ញុំខ្សោយចឹងមិនចាក់សាក់បានពេញដៃចឹងទេកូនណាកូនណាទៅណាមិនក៏រត់ចោលប៉ាអញ្ចឹងនោះទៅខាងនោះអូនណាអូនណា មកមួយថ្ងៃមកផ្ទះមួយមិញវិញមកយកមកអូនណាផ្ទះមួយមិញវិញណាមកមកឆាត់ផ្ទះមួយមិញយកមកអត់មានអ្នកម្នាក់ឯងទេអូនណាអូនណាខំទៅផ្ទះណាអូនណាខំទៅណាចង់ឲ្យចេញពីផ្ទះមែនអូមានវ៉ាលីទៀតបាក់ជាចង់រត់ចេញពីផ្ទះមែនអីតាមធ្វើដូចមិញមែនឬមួយក៏អូនណាមានរឿងអីប៉ាលោកដាក់មែន ប៉ានឹងប្រហែលជាលូដាក់អូនណាដូចលូដាក់មីងឯងមើលទៅបើអញ្ចឹងចាំពេលទៅដល់ផ្ទះវិញចាំមីងវាយជ្រូកអូខេមកទៅផ្ទះមួយមីងបើសិនជាអូនណាព្រមទៅផ្ទះមីងធ្វើតាមអូនណាគ្រប់យ៉ាងពិតមែនអូចាមីងធ្វើតាមគ្រប់យ៉ាងអញ្ចឹងឲ្យអាណាអោបមួយមកចឹងមកមីងអោបឲ្យណែនណែនណា ចុះឡាស់ពីអោបានអត់បានបានគ្រប់យ៉ាងចឹងអូនណាខាំដៃមីងបានអត់អូខេកូនណាកូនណាឲ្យ មិនបានកូនឯងមកនៅនឹងវិញអូនប៉ាបារម្ភប៉ាតាមមកកូនឯងណាមិនបានមកនៅនឹងវិញហ៎ឃើញអត់ខ្ញុំថារកឃើញគឺរកឃើញហើយតែមានខ្ញុំនៅនឹងឯងទៅខ្វល់អីអូនណាគេស្រឡាញ់ប៉ាគេសងអីហីមិនបានកូនឯងមកនៅនឹងវិញហ៎អូនណាអូនណាចាំពាក្យសន្យាមួយមិញមិញអត់ប៉ាកូនចង់ទៅផ្ទះកូនមួយកែងកូនណាកូនណាហើយមិនបានកូនឯងមកនៅនឹងវិញហ៎កូនឯងមកធ្វើអី ស់ជាងទៅទេអឺមើលដៃហើយមកយ៉ាងជឿអត់ហ្នឹងអអត់អីផងចាក់សាក់នឹងពេញដៃគ្រាន់ស្នាមខាំប៉ុណ្ណឹងមានអីត្រូវឈឺដោយស្នាមសាក់ថ្មីអឺ បាល់ខូចណាកូនណាអស់កន្លងមួយថ្ងៃណាមកដល់ភ្លាមដាក់ភ្លាមគេលក់ភ្លាមហ្មងណាអូអូនណាគេញ៉ោបាទគេលក់អីមកយ៉ាអូននៅអត់តគេងទេអឺខ្ញុំគ្រាន់ចូលមើលថាអូនណាគេនៅហ្នឹងណា Bà kênh lũ anh em thân với nhé Hòa ôn con ngồi đây Ah, kumpa, kumpa. At ay. Ma, mana makan? Mana kan makan? Oh, mana mampa makan pa, ma, kan pa ma. Uh, kan pa, kan pa, kan pa, kan pa. Con phơ ba ba, con phơ, con phơ, con phơ, chụp giùm, chụp giùm ý, chả lá đó nè. គ្រាន់តែបានលើដៃភ្លាមបាត់យើងភ្លាមហ្មងឆ្លាតទៅណាគ្នាដល់ដៃភ្លាមស្ងាត់ភ្លាមហ្មងណា បាទយំតែមុខឡើងដូចស្វាអញ្ចឹងកូនបាទយំបាទយំកូនអឺកូនឆ្លាតកូនឆ្លាតអឺបាទយំបាទយំបាទយំអូខេអូខេអូខេហើយបាទយំបាទភ្លាមហ្មងណាអូខេបាទយំកូនឆ្លាតបើថាអស់កម្លាំងមិនមិនគេជិតអូនណាសិនទៅអត់អីទេឲ្យតកូនឈប់យំយកទៅបន្ទប់វិញឯងឈប់យំតែមិនតាន់គេងលក់ណា ចានិយាយស្ដាប់ខ្លះផងទៅកុំរំក្បាលពេកខ្ញុំខ្លាចពួកឯងខ្លាចខ្ញុំធ្វើអីខ្លាចធ្វើអីប្រាប់តាមមែនសើដឹងតែពួកឯងបែកមាត់ហ្មងខ្ញុំជិះក្បាច់គុណណាបើចឹងពួកឯងមើលអូនសិនណាបើឈប់យំខ្ញុំយកទៅបន្ទប់វិញ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 ម៉ៃអូកាម៉ូតូដើម្បីភាពស្រស់ស្រាយនិងភាពស្និទ្ធស្នាលដូលីប្រានទឹកពុះ1000មីលីក្រាមមានប្រសិទ្ធភាពស្រូបលឿនជាងធម្មតា2ដងនិងបំបត្តិការឈឺចាប់ខ្លាំង5យ៉ាងនិងគ្រុនក្តៅ Insugol ឥឡូវនេះមានពីររសជាតិថ្មីបន្ថែមទៀតគឺកាហ្វេនិងស្រូវសាលីគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារគេលក់មែន អូនប្រហែលជាឃ្លានខ្លាំងហើយខ្ញុំយកអូនទៅក្រោមសិនណាតោះចឹងអេកូនណាតន់ក្រោកទៀតមុននឹងដូចជាភ្ញាក់ហើយកូនណាប៉ាកុំមកលឺពេក កូនដេកមកអត់មានគេទៀតទេមកកុំនិយាយគ្នាដឹងរឿងសិនលឿនលឿនអត់ទេកូនមួយគេលឿនកុំមកសិនមកអត់មានគេទេគេទៀតភ្លឺអីមកមានរឿងតែនិយាយគ្នានិយាយគ្នាដឹងរឿងសិនចឹងក៏អានកូននៅក៏បានកូនតែលប់មុខដល់ថ្មសិនណាហេកូនណាទៅណាកូនណាកូនណាអីទៅណាលឿនមើល ឥឡូវឆ្លើយប៉ាប៉ាតាមត្រង់មកតាមមិនបានកូនណាអត់ចេញពីផ្ទះហឹមអូខេអត់ឆ្លើយប៉ាក៏បានឥឡូវប៉ាសួរម្ដងទៀតស្រឡាញ់ប៉ាអត់អត់ឆ្លើយចឹងមានតែកូនណាស្អប់ប៉ាណាអត់ទេកូនស្រឡាញ់ប៉ាតែប៉ាឈប់ស្រឡាញ់កូននេះហ្នឹងហឹម ណាគេប្រាប់ណាគេប្រាប់កូនពីណាគេថាប៉ាជប់ស្រឡាញ់កូនប៉ាស្រឡាញ់កូនណាខ្លាំងជាងគេខ្លាំងជាងណាណាគេទាំងអស់នៅលើលោកនឹងដឹងអត់ហើយមិនបានកូនណាគិតថាប៉ាជប់ស្រឡាញ់អូសរសៃចំណានមកអូននៅកេញប៉ាទៅលេងជាមួយអូនច្រើនណាស់អត់ទេណាកូនប្អូនក្មេងកូនឯងធំហើយមិនទៅចំណានប្អូនអញ្ចឹងតែកូនឯងចំណានអញ្ចឹងគិតអញ្ចឹងគេថាកូនឯងក្មេងចង្អៀតចង្អល់ចិត្តណាអត់ទេកូនមិនដឹងចិត្តចង្អៀតណា មានបានចំណែនណាអូខេអត់ក៏អត់ដែរចឹងតែឥឡូវប្រាប់ប៉ាសិនមកថាម៉េចបានកូនណារត់ចេញពីផ្ទះពណ៌ប៉ាក៏អបតែតែតែអត់ចង់ប្រាប់ក៏ហីថ្ងៃក្រោយកុំធ្វើចឹងទៀតលឿននៅកូនកូនឯងដឹងអត់ពេលកូនឯងចេញទឹកប៉ាចង់ស្ទះទ្រូងនេះកូនស្រីប៉ាស្រឡាញ់មានតែមួយហើយរត់ចោលប៉ាចឹងនេះហើយក៏កុំទៅណាចោលប៉ាទៀតណាលឿននៅ ស្រឡាញ់កូនឲ្យច្រើនច្រើនណាស្រឡាញ់ច្រើនខ្លាំងខ្លាំងស្រាប់អីតាស្រឡាញ់កូនសេប៉ាតាម្នាក់កូនស្រឡាញ់ខ្លាំងជាងគេម៉ែថាបានគេយកមកឲ្យបាទអរគុណចាថងឲ្យគេនឹងប៉ាអូថងកាប៉ាទិញឲ្យអូន ហាប៉ាទិញឲ្យទាំងពីរតានេះបោះកូននេះនេះឃើញទេនេះកាបោះកូនកូនណាគេធ្វើចឹងតែធ្វើអញ្ចឹងគេថាកូនឯងចិត្តចង្អៀតតាកុំធ្វើចឹងកូនយ៉ាគេថាកូនឯងក្មេងចិត្តអាក្រក់ហ៎ តោះអញ្ចឹងមកគេហៅកូនប៉ាកូនចិត្តល្អកូនឆ្លាតលើនៅអូខេអញ្ចឹងកូនលើនឹងណានេះនេះបោះកូនឯងអញ្ចឹងប៉ាយកកៅអៅតាអូនសិនណា ស្រោមែនអត់ទេខ្ញុំមកដើរលេងតាចុះញ៉ាំទឹកស្រោអត់ឃើញក្រហមក្រហមដូចឈាមអញ្ចឹងណាតែឆ្ងាញ់ណាណាញ៉ាំអត់ក្រហមក្រហមក្រហមក្រហមដូចឈាមណាប៉ុន្តែវាឆ្ងាញ់ណាណាទៀតដែរញ៉ាំប៉ាអត់ឲ្យញ៉ាំផងអឺបើប៉ាអត់ឲ្យញ៉ាំអត់អីចឹងចឹងចែកយកទៅញ៉ាំនៅខាងក្រៅណាបើអូនចង់ញ៉ាំតែប្រាប់ចែកធ្វើអីញ៉ាំមកឆ្ងាញ់ហ្មងទៅណា លន់មកពីណាចឹងសុំទៅកោយាយកាងៀនផ្លែណា អញ្ចឹងចាំមីងលេងជាមួយអូខេមីងលេងជាមួយអូនណាពិតមែនហ៎អឺអូនណាចង់លេងអីគេអូនណាហត់ទេអូនណាចង់តែគេងវិញអូនណាអូនណាកើតអីហ្នឹងមុនហ្នឹងមុខស្អាតធម្មតាតាហើយមិនបានទៅ ប្រឡាក់អីពេញមុខចឹងលាក់ជុំសិនហើយហ្នឹងវិញខ្ញុំបានដើមមកហើយសើចឹងឃើញមិនចឹងជុំសិនចាំជូតអាយ ពាក្យថាជោគជ័យគេនិយាយឲ្យខ្ញុំលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួនឯងប្រៀបដូចវង្វេងក្នុងព្រៃ ខ្ញុំបរាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសារ៉ូ ខ្ញុំជោគជ័យលទ្ធផលព្រមហុចដៃឲ្យខ្ញុំតោងយ៉ាងរ